អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះខ្ញុំចង់មកបង្ហាញពីក្រុម CX1 ហ្នឹងហើយដែលខ្ញុំបានបង្កើតវាតែមានរយៈពេលយូរមកដែរប៉ុន្តែគាត់ថានៅក្នុងការផុសនៅក្នុងក្រុមហ្នឹងគឺភាគច្រើនគឺមានតាក់ទងទៅនឹង game CX ទេហ្នឹងហើយ ហ្គេមមួយចំនួនឬក៏ផុសតាក់ទងទៅនឹងការលក់ផលិតផលលក់អីគឺខ្ញុំតែងតែ remove ជាប្រចាំអញ្ចឹងហ្នឹងហើយហើយថ្ងៃនេះខ្ញុំធ្វើការ recommend ឲ្យអ្នកទាំងអស់គ្នាបើសិនជាករណីអ្នកទាំងអស់គ្នាធ្វើការលេងនៅនគរថ្មីហ្នឹងហើយអ្នកទាំងអស់គ្នាអាចធ្វើការ join នៅក្រុមនេះបានណាហ្នឹងហើយអូខេហើយខ្ញុំក៏បានផុសទុកទៅក្នុង page ខ្ញុំដែរនេះគឺជាក្រុមខ្ញុំក្រុមនេះខ្ញុំបង្កើតយូរដែរតាំងពីខ្ញុំចាប់ដើម live កាលពីឆ្នាំមុនរហូតដល់ពេលបច្ចុប្បន្នសមាជិកវាមានអឺ 3.7k ហ្នឹងហើយនិយាយទៅគឺ3700នាក់មានគូសំលមមកយើងអាចធ្វើការគ្រប់គ្រងទៅលើ page នឹងបានដោយសារខ្ញុំធ្វើតែម្នាក់ឯងចឹងណាហ្នឹងហើយហើយអ្នកទាំងអស់នេះអាចធ្វើការ search បានដើម្បីពាក្យជា x2 underscore នេះជាបីពាក្យជាភាសាខ្មែរមកដាក់ថានិស័យ slide out ទេអញ្ចឹងអ្នកទាំងអស់នេះ search បែបហ្នឹងមកគឺឃើញហើយហើយមួយទៀតបើអ្នកទាំងអស់នេះចង់ធ្វើការ join គឺអ្នកទាំងអស់នេះចូលមកក្នុង page Razer Gaming នេះហ្នឹងហើយអ្នកទាំងអស់ scroll មកក្រោមមក អ្នកទាំងអស់គ្នាឃើញខ្ញុំដាក់ link ឲ្យចូលហើយអញ្ចឹងអ្នកទាំងអស់គ្នាតែចុចលើ link នេះមកវានឹងអូតូចូលទៅក្នុងក្រុមហ្នឹងហើយហ្នឹងហើយហើយក្រុមមួយនេះគឺខ្ញុំតែងតែធ្វើសកម្មភាពថោះតាក់ទងទៅនឹងតាក់ទងទៅនឹងការលក់ hero លក់ item អីគឺកផុសក្នុងច្រើននឹងអានេះដោយសារខ្ញុំមើល comment តែមាន brother មួយចំនួនគាត់ចង់ចូលក្នុងក្រុមឆាតហ្នឹងហើយ ចឹងក្រុមមាន2ទីមួយគឺក្រុមសម្រាប់យើងផលលក់ item និងឬក៏លក់ hero លក់អីហ្នឹងគឺមានបញ្ហាគឺអាចផលចូលក្នុងក្រុមហ្នឹងបានណាហើយចំពោះមួយទៀតអ្នកមកចូលក្នុងក្រុមនេះរួចខ្ញុំនឹងមានក្រុមឆាតមួយទៀតក្រុមឆាតខ្ញុំដាក់ link ឲ្យដែរប៉ុន្តែអ្នកខ្លះណាក៏ខមមិនថាមាន link ហើយក៏នៅចូលរួចដែរអញ្ចឹងពេលបច្ចុប្បន្ននេះខ្ញុំឲ្យគាត់ខមមិនពាក្យថាអូខេខ្ញុំធ្វើការ add គាត់ចូលក្រុមហើយក្រុមនេះ link មួយនេះខ្ញុំតំផុសបាន3ម៉ោងទេអ្នកនរអាចមើលបាននេះ3ម៉ោងទេ ក្នុងអីហ្នឹងហើយសមាជិកចាប់ដើមមាន comment ខ្ទង់40 comment ដែលត្រូវចូលក្នុងក្រុមខ្ញុំហើយក្នុងក្រុមនេះគឺខ្ញុំ admin តែម្នាក់ឯងទេហើយខ្ញុំធ្វើការមើលចំពោះ player ណាដែលគាត់ផុសពីលក្ខខណ្ឌចឹងខ្ញុំនឹងធ្វើការ remove គាត់ចេញអូខេនេះខ្ញុំបាន add គាត់ចូលហើយចឹងចាប់ពីនេះមកនេះ add រួចហើយ add រួចហើយអូខេចឹងដល់ត្រឹមនេះខ្ញុំមិនទាន់បាន add គាត់ចូលទេចឹងតាមធម្មតាគឺខ្ញុំ copy ឈ្មោះគាត់បែបនេះ បន្តមកទៀតខ្ញុំចូលមកកន្លែងនេះក្រុមនេះនេះជាក្រុមខ្ញុំបង្កើតហ្នឹងហើយពេលបច្ចុប្បន្នខ្ញុំមិនទាន់ដាក់ឈ្មោះទេអញ្ចឹងយើងធ្វើការ add គាត់ចូលថែមអឺយើងតែងតែធ្វើការ add បែបនេះជារៀងរាល់ថ្ងៃនិយាយទៅឲ្យតែមានអ្នកណាគាត់ចង់ចូលហើយតែគាត់ថាឈ្មោះខ្លះពេលខ្ញុំ add វាអត់ចេញទេតែឈ្មោះនេះអីយើងមើលរូបមុំនេះរូបបែបនេះណាហើយដល់ពេលមើលនេះរូបចេះវិញអញ្ចឹងខ្ញុំមកដឹងថា គូអែតគាត់ចូលឲ្យរបៀបណាទេណាខ្ញុំអត់យល់ដែរអញ្ចឹងណាហ្នឹងហើយតែភាគច្រើនបើឈ្មោះខ្មែរទេវាអាចជាមួយនឹងមើលសំដីអូនេះអាចទេនេះឃើញទេចូលអញ្ចឹងចាញ់មកគឺចំមកឈ្មោះខ្លះខ្ញុំមើលអត់ឃើញខ្ញុំអត់ដឹងមិនដែរហើយឈ្មោះរៀននេះអូអត់ចូលទេអូខេប្រូនេះក៏អត់ចូលទេអូខេប្រូនេះអឺយើងធ្វើការអេតអត់ចូលមកអញ្ចឹងបែបនេះ ខ្ញុំតែព្យាយាម add អ្នកទាំងអស់គ្នាចង់ចូលក្នុងក្រុមហ្នឹងចឹងណាហ្នឹងហើយហើយក្រុមនេះដូចខ្ញុំប្រាប់ចឹងតិចតិចខ្ញុំប្រាប់ខ្ញុំប្រាប់របៀបនៃការដែលយើងបတ်កន្លែងកុំឲ្យវារំខានអ្នកខ្លះណាគាត់ចូលបានភ្លេចគាត់ចេញទៅវិញដោយសារមាន mistake load មករំខានគាត់ពេកចឹងណាហ្នឹងហើយទាំងគេទាំងខ្ញុំរំខានពេកគេខ្ញុំលេងរកនឹងចេញដែរទៅអូខេបែបនេះអញ្ចឹងប្រហែលអ្នកខ្ញុំ add ចូលក្រោយនេះគឺគាត់ចូលបាន អានឹងគឺចូលបាន4នាក់ទៀតហើយហើយសមាជិកពេលបច្ចុប្បន្ននេះនៅក្នុងក្រុមនេះយើងតបបង្កើតបាន3ម៉ោងណាហ្នឹងហើយទី member យើងអាចមើលបានគឺមានអ្នកចូលច្រើនខ្ទង់ប្រហែលជា20 30នាក់ទៅហ្នឹងហើយយើងបង្កើតបាន3ម៉ោងណាហើយអញ្ចឹងក្រុមនេះគឺ admin មានតែខ្ញុំម្នាក់ឯងទេអត់មានអ្នកផ្សេងក្រៅពីខ្ញុំទេអញ្ចឹងអ្នកដែលគាត់ធ្វើខលតែខណ្ឌកម្មក្នុងក្រុមពួកខ្ញុំធ្វើការទីមួយគាត់ចោលហើយយើងព្យាយាមចូលលេងលោក item ក្នុងនឹងទៅឬក៏យើងអាចឆាត ឆ្លងឆ្លៃគ្នារបៀបនៃការដោះក្បាច់សម្រាប់នគរថ្មីឬការសូឡាយធីមេរ៉ូមួយមួយក្នុងក្រុមឆាតនេះបានណាហើយនៅចំពោះក្នុងក្រុមនេះវិញយើងអាចនេះក្រុមនេះគឺយើងអាចធ្វើការផុសលក់ទិញលក់ហេរ៉ូមួយនឹងបានហ្នឹងហើយហើយនៅក្នុងក្រុមនេះខ្ញុំនឹងធ្វើការ manage វាជាប្រចាំសប្តាហ៍និយាយថាឲ្យតែមានអ្នកណាដែលគាត់មានការដែលឆោបបោកតែក្នុង account អឺ AVA ឆោបបោបអីអញ្ចឹងខ្ញុំធ្វើការផុសចូលក្នុងក្រុមនេះហើយខ្ញុំដាក់ ping ជាប់ខាងលើអញ្ចឹងអ្នកទាំងអស់គ្នានៅក្នុងក្រុមខ្ញុំគឺអ្នកទាំងអស់គ្នាអាចធ្វើការកប់សម្គាល់ទៅលើ account មួយចំនួនដែលគាត់ធ្លាប់ធ្វើការឆោបបោបហ្នឹងហើយណាហើយនៅក្នុងក្រុមខ្ញុំនេះគឺអ្នកទាំងអស់គ្នាអាចចូលមើលនៅវីដេអូថ្មីថ្មីនៅក្នុង channel YouTube របស់ខ្ញុំគឺឈ្មោះ Razer Gaming ដូចគ្នាណាហ្នឹងហើយហើយនេះគឺជាវីដេអូដែលខ្ញុំបានផុសហ្នឹងហើយនេះគឺជារបៀបស៊ីរីវ៉ាត់អនឡាញខ្ញុំតង់ផុសហើយ ចឹងមាន2កម្មវិធីសរុបទៅ2វីដេអូនេះគឺ3កម្មវិធីកម្មវិធីទី1ដូចខ្ញុំប្រាប់ចឹងគឺ អ្នកទាំងអស់នេះអាចធ្វើការ C reward online ដោយមិនចាំបាច់ឃើញឃើញ NPC ទេហ្នឹងហើយប៉ុន្តែវារៀងពិបាកប្រើតិចតែចំពោះកម្មវិធីទី1មុនគេនេះគឺមានពីរកម្មវិធីអញ្ចឹងកម្មវិធីហ្នឹងគឺខ្ញុំគិតថាអ្នកទាំងអស់នេះអាចធ្វើការប្រើវាបានទាំងអស់គ្នាហើយដោយសារខ្ញុំបានតេស្តរួចហើយគ្រប់វីដេអូខ្ញុំទាំងអស់ពីច្រើនគឺខ្ញុំតេស្តបើសិនកាលណាអត់ ដំណើរការទេក៏ខ្ញុំអត់យល់ផលក្នុង channel YouTube ខ្ញុំដែរហ្នឹងហើយអ្នកទាំងអស់នេះអាចមើលភាគរយបានភាគច្រើនគឺគាត់អ្នកមើល channel YouTube ខ្ញុំគឺគាត់ live 100%តែម្ដងដោយសារភាគច្រើនគាត់ធ្វើការអីនេះព័ត៌មានដែលខ្ញុំផលតទៅទៅនឹង event របស់ JX ហ្នឹងហើយហើយក៏មានអ្នក analyze ខ្ញុំខ្លះដែរតែខ្ញុំគិតថាវាមិនជាបញ្ហាអីទេដោយសារមានអ្នកពេញចិត្តឬក៏មិនមានអ្នកពេញចិត្តអាស៊ីសងទៅលើចំណុចចំណុចចិត្ត អ្នកតែគាត់មើលមួយមួយខ្ញុំគិតថាខ្ញុំមិនមែនជា professional ខាង YouTube ទេប៉ុន្តែគ្រាន់តែខ្ញុំព្យាយាមចែកលេខចំណេះដឹងទាក់ទងទៅនឹង MJX នេះអ្វីដែលខ្ញុំដឹងគឺខ្ញុំតែចែកលេខទៅអ្នកទាំងអស់គ្នាណាអូខេខ្ញុំគិតថាមួយមួយប្រហែលរងចាំនគរថ្មីទាំងអស់គ្នារួមនឹងខ្ញុំផងដែរហើយយើងនឹងជួបគ្នានៅនគរថ្មីនៅដើមខែទាំងអស់គ្នាណាហើយរឿងមួយទៀត អ្នកទាំងអស់នេះចង់ដាក់ JPoint អាចឆាត់ក្នុង page Razer Gaming បានណាហើយតម្លៃនៃការដាក់ JPoint គឺអ្នកទាំងអស់គ្នាអាចធ្វើការមើលបាននេះ25ដុល្លារគឺ1050 JPoint 50ដុល្លារមក2100 JPoint អញ្ចឹងអ្នកទាំងអស់គ្នាអាចដាក់ចូលលក្ខខណ្ឌណាមួយក៏បានដែរហ្នឹងហើយនៅក្នុងអ្វីដែលខ្ញុំបានធ្វើការ promotion នេះហើយដល់ការទិញលក់ JPoint គឺអ្នកទាំងអស់គ្នាត្រូវការ transfer លុយមក ABA ខ្ញុំមុនណាហ្នឹងហើយបានខ្ញុំអាច transfer JPoint ទៅឲ្យអ្នកទាំងអស់គ្នា អូខេអញ្ចឹងចំពោះអ្នកដែលចង់ចូលក្រុមអាចឆាតខ្ញុំបានក្រុមឆាតហ្នឹងហើយហើយចំពោះក្រុម JX នេះអឺយើងចង់ផុសលក់ទិញលក់ Hero នេះអឺអ្នកទាំងអស់គ្នាអាចចូល page Razer Gaming ដើម្បីមើលបានហ្នឹងហើយអញ្ចឹងចំពោះវីដេអូនេះមានប៉ុណ្ណឹងអូខេអរគុណបាយបាយ